អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយថ្ងៃនេះកម្មវិធី Sinoto គាត់មានការអាប់ដេតតាមពិតអាប់ដេតតាំងពីថ្ងៃសមមិញថ្ងៃទី5ហ៎តែដោយសារថ្ងៃទី5ខ្ញុំរវល់ពេកខ្ញុំអត់ទាន់បានធ្វើការ review តាក់ទងទៅនឹង function ដែលគាត់ធ្វើការអាប់ដេតថ្មីអូខេតោះឥឡូវយើងទៅមើលទាំងអស់គ្នាតើកន្លែងដែលគាត់អាប់ដេតថ្មីនឹងមានអីខ្លះណាហ្នឹងហើយអូខេ let's go ដំបូងជាទូទៅដល់ពេលដែលមានការអាប់ដេតគឺយើងចុច file មួយនេះហ្នឹងហើយយើងព្យាយាម ធ្វើការអាប់ដេតវាចុចយកយ៉េះមក អញ្ចឹងយើងធ្វើការ get server អញ្ចឹងណាហ្នឹងហើយអញ្ចឹងបើសិនករណីមាន function ថ្មីអីវានឹងធ្វើការ update ជាកលំរបស់យើងមួយជួរតែនេះដោយសារខ្ញុំធ្វើការ update រួចហើយអញ្ចឹងវាអត់មានចេញព័ត៌មានអីទេប៉ុន្តែអ្វីដែលសំខាន់ជាងគេខ្ញុំចង់បង្ហាញនេះគឺឲ្យអ្នកទាំងអស់នេះធ្វើការ update ណាហ្នឹងហើយបន្តមកទៀតយើងធ្វើការអឺហ្នឹងហើយយើងធ្វើការបើកនៅ Sin Auto មកហើយចាំបន្ទោស ហើយខ្ញុំសូមបញ្ជាក់មួយសារទៀតមានអ្នកខ្លះណាគាត់ឲ្យខ្ញុំជួយទិញ coin គាត់ហើយគាត់ថាហេតុអីក៏ function ប្រើបានអញ្ចឹងអ្នកទាំងអស់ត្រូវចាំម៉ាត់ថាចែកនៅពេលដែលខ្ញុំទិញ coin ឲ្យ គឺខ្ញុំអត់បានទិញ function ទេខ្ញុំទិញតែ coin ឲ្យទេអញ្ចឹងវាឡើង coin នៅលើនេះណាឡើងខោលើកន្លែងនេះប៉ុន្តែ ចំពោះ license អ្នកទាំងអស់អាចធ្វើការទិញ cloud នេះបានណានេះទិញមក ហើយជាទូទៅយើងត្រូវដឹងដែរថានេះអាកឡុន free មានតែ basic មួយទេដែលវា free នេះវាបញ្ជាក់ប្រាប់យើងដែរថាវា free អាហ្នឹងណាហ្នឹងហើយអញ្ចឹងនៅសល់ attach activity order នេះគឺយើងត្រូវការទិញវាដើម្បីប្រើណាហ្នឹងហើយខ្ញុំបញ្ជាក់ឡើងទាំងតិចណាហើយ function នេះជាទូទៅគឺវាបញ្ជាក់ប្រាប់ដែរតែបាច់សួរខ្ញុំឆាតសួរខ្ញុំតែប្រហែលទេអ្នកនរនេះគឺជាអ្វីដែល GM គាត់ធ្វើការដាក់លក់នៅក្នុង page របស់គាត់តតែម្ដងណាហ្នឹងហើយអូខេ តោះឥឡូវយើង មកមើលការ update ថ្មីរបស់ GM ដែលគាត់ធ្វើការ update កាលពីថ្ងៃ5ហ្នឹងហើយអញ្ចឹងកន្លែងអ្នកថ្មីអ្វីដែលខ្ញុំមើលឃើញណាហ្នឹងហើយខ្ញុំជឿថាអ្នកទាំងអស់គ្នាបើសិនជាករណីអ្នកទាំងអស់គ្នាអឺធ្លាប់ប្រើវាអ្នកទាំងអស់នឹងដឹងហើយអញ្ចឹងលក្ខខណ្ឌមួយចំនួននៅក្នុងកម្មវិធីមួយនេះខ្ញុំផ្ទាល់ក៏ខ្ញុំមិនទាន់ចេះប្រើដែរនិយាយស្មោះត្រង់ទៅហ្នឹងហើយ ជាយាមអង្គុយរៀនប្រើទាំងអស់គ្នាទៅដោយសារវាជាកម្មវិធីថ្មីសម្រាប់ខ្ញុំខ្ញុំតំប្រើវាបានប្រហែលជាខ្ទង់មួយខែពីរខែដែរទេប៉ុន្តែខាងកន្លែងខ្លះខ្ញុំក៏អត់ប្រើដែរដោយសារអឺខ្ញុំមិនដឹងប្រើវាធ្វើអីចឹងណាអូខេឥឡូវយើងមើលសិននេះចឹងកន្លែងដែលថ្មី នេះគឺកន្លែង basic នេះទេអញ្ចឹងគឺគឺជាកន្លែងដែល free និង AGM ក៏ធ្វើការដែលយើងប្រើប្រាស់ free តែម្ដងណាតោះឥឡូវយើង ឲ្យមើលទាំងអស់គ្នាដំបូងយើងគ្រីសឈ្មោះ hero មកបន្តមកទៀតយើងគ្រីសកន្លែង function free នេះទាំងអស់គ្នាទាំងអស់គ្នាគ្រីសមកចុចកន្លែងនេះអញ្ចឹងខ្ញុំបញ្ជាក់តិចណាកម្មវិធីកន្លែងនេះគឺ free នេះគឺទីមួយគឺយើងអាចធ្វើការជីសេះឬជីដំរីបានហ្នឹងហើយអញ្ចឹងកន្លែងនេះមានលេខរៀងវាយើងចុចមកនេះឃើញសេះសេះទៀតវាមានលេខរៀងវាច្រើនអ្នកទាំងអស់គ្នាប៉ុន្តែដូចខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំអត់ដឹងថាអាមួយណាលេខកូដសម្រាប់មួយណាទេប៉ុន្តែអ្វីដែលខ្ញុំចាំបានល្អជាងគេណា នឹងឯអ្វីដែលខ្ញុំចាំបានជាងគេគឺនេះអឺដូចជា75អូខេនេះគឺតម្រៃតែម្ដង ណាអញ្ចឹងគឺលេខនេះ75គឺតម្រៃអញ្ចឹងផ្សេងផ្សេងទៀតមានដាវមានអីច្រើនអ្នកទាំងអស់គ្នាប៉ុន្តែគ្រាន់ថាខ្ញុំវាអត់តន់ចេះប្រើអស់អញ្ចឹងអ្នកទាំងអស់គ្នាអាចមើលខ្លួនឯងបានណានេះវាចេញរូបបែបហ្នឹងតែយើងចុចវាដើរតិចបានវានេះនេះចុចវាដើរតិចទៅវានេះហើយណានេះនេះ ច្រើនបងនេះច្រើនច្រើននេះអានេះខ្ជូតដែរយល់ទៅនឹងអាជីវា free free តែម្ដងខ្ជូតដែរនេះនេះទន្សាយអូខេខ្ញុំខ្ញុំអត់ព្យាយាមចុចទៀតទេហើយកន្លែងនេះគឺជាយានជំនិះរបស់យើងនឹងអាយានជំនិះហ្នឹងហើយជាទូទៅគឺលេខរៀងនេះគឺស្អាតជាងគេ75គឺដំរីអ្នកទាំងអស់នេះតែចង់ជិះនៅម៉ាសល់ហ្នឹងហើយអែមអឺអាងលាក់ ទី2នេះគឺជាកៅអៅក្រៅអ្នកនរគ្នាអញ្ចឹងកៅអៅក្រៅនេះគឺខ្ញុំនេះបានចាំតិចខ្ញុំមកសូនមិនសិនតាហ្នឹងហើយអញ្ចឹងទី2គឺកៅអៅឥឡូវឥឡូវក្បាលឥឡូវខ្ញុំមកចិត្តតិចលើនេះក្បាលគេដោសក់នេះមុតសក់ហ្នឹងហើយយើងចង់ដោមុតអីក៏ដោទៅមុតសក់នេះហើយទី2គឺសឺតនេះគឺអាវ ឃើញទេកន្លែងនេះ free ណាអ្នកនរនេះអាច download យកប្រើប្រាស់ free បានចឹងយើងមើលមកខ្ញុំមិនដឹងថាស្អាតទេចឹងពួកនេះទៅហ្នឹងឯងអានេះខោនេះយេចឹងយើងចង់នេះវាយើងដាក់50ដែរទៅចុះ50ពេញពណ៌ហ្នឹងវិញនេះនេះ51អូខេសេរីមើលខ្លួនឯងខ្ញុំអត់ច្បាស់តាមួយណាស្អាតមួយណាមិនស្អាតទេណា មើលខ្លួនឯងតើអូខេអញ្ចឹងកន្លែងនេះដូចខ្ញុំប្រាប់ចឹងគឺកអាវណាចំណែកអាក្រោមនេះគឺស្លាតអ្នកនរអញ្ចឹងខ្ញុំសុំសរះនេះដាច់ខោមួយសិនវាចូលមកឈុតនេះវាមិនស្អាតញ៉ានេះ វាលេខរៀងវាច្រើនអ្នកខ្ញុំអាចបានអង្គុយរាវអស់ទេអ្នកទាំងអស់នេះតើអ្នកទាំងអស់នេះអង្គុយរាវខ្លួនឯងណាគ្រាន់ថានេះយើងអាចមកលេងបានយ៉ាអ្នកខ្លះណាគាត់មានកម្មវិធីប្រើតែគាត់ចេះប្រើនេះហើយសក់នេះយើងដូរខ្លួនឯងតែខ្ញុំអត់នេះអឺមួយទៀតខាងក្រោម នេះគឺជាប្រភេទស្លាបពីក្រោយឃើញទេនេះហ៎ណាយើងសេរីមើលខ្លួនឯងទៅ អានេះគឺជាស្លាប់នេះហេណាហើយមានច្រើនទាំងអស់នេះមានច្រើនមានច្រើននេះអូខេអានេះនេះជើងភ្លឺជើងអ្នកនេសាទខ្ញុំមានលូតូសអញ្ចឹងភ្លឺជើងខ្ញុំមើលអត់ឃើញទេ អូខេអ្នកទាំងអស់គ្នាអញ្ចឹងកន្លែងនេះខ្ញុំក៏ចង់បញ្ជាក់ថាវាធ្វើការតែថ្មីអញ្ចឹងអ្នកទាំងអស់គ្នាអាចព្យាយាមលេងមួយវាបានណាប៉ុន្តែខ្ញុំបញ្ជាក់តិចចំពោះកន្លែងលក្ខខណ្ឌកន្លែង mode skin នេះមានថាយើងអាចមើលឃើញតែយើងទេអ្នកចិត្តខាងយើងទោះបីយើងប្រើអីក៏ដោយដែរក៏គេមើលឃើញអ្វីដែលយើងពាក់ក្នុងខ្លួនមានថាអ្វី zin មិនយើងណាអានេះយើងមើលឃើញតែរបស់យើងឯណាតែបើសិនជាករណី player នៅក្បែរក្បែរយើងគឺមើលអត់ឃើញទេគឺគេមើលអត់ឃើញទេបានតែយើងទេតែបើសិនតែករណីនេះ live ក្នុងហ្គេមអីវៃគេលេងក្រៅអីថត ប្រអីអានឹងអូខេអាចមើលឃើញក្រៅបាន យើងអាចមើលឃើញបានណាអូខេអញ្ចឹងតេតងកម្មវិធីនេះគឺ free ទេអ្នកនរនេះកន្លែង Basic នេះអញ្ចឹងអាច download យកមកលេងបានអូខេអរគុណបាយបាយ